ប្រិមិត្តជាទីមេត្រី ដាច់ផ្ងាតែម្ដងជីដេវីតនិងទេបូព្រឹកបណ្ដើគ្នារុញរទេសស្មានតែកូនចុងក្រោយទៅដឹងថាជា ចាចង់ដឹងថាតើនៅក្នុងរទេសរុញនោះជាអ្វីឥឡូវយើងតាមដានព័ត៌មានលំអិតទាំងអស់គ្នា ថ្មីថ្មីនេះតារាចម្រៀងប្រុសស្រីដែលត្រូវជាគូស្នេហ៍នឹងគ្នាពីដួងកំពុងតែធ្វើឲ្យមហាជនជាច្រើនស្ទើរតែបាក់ចង្កេះនិងហាក់ស្រឡាំងកាំងយ៉ាងខ្លាំងទៅលើតារាចម្រៀងប្រុសរ៉េបដ៏មានឥទ្ធិពលមួយរូបនោះ។ គឺលោកងួនច័ន្ទដេវីតហៅជីដេវីតនិងតារាចម្រៀងស្រីអ្នកនាងទេពបុព្រឹកដែលពួកគេបានបង្ហាញខ្លួនដោយលេចវត្តមានដ៏អស្ចារ្យនៅក្នុងកម្មវិធីដ៏ធំជាមួយនឹងតុក្កតា Dinosaur អមដំណើរជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះជាមួយគ្នានោះគូស្នេហ៍មួយគូដ៏ផ្អែមល្ហែមរូបនេះបានតុបតែងមុខមាត់តែងខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតប្លែកភ្នែកមិនធ្លាប់បានឃើញពីមុនមក ដោយបានរំលេចចេញនៅពោផ្លេកផ្លេកភ្លឺចែងចាំងដ៏ក្រអួនក្រអៅជាមួយនឹងទឹកមុខដ៏ប្រឹមប្រីដោយបរទេសអីចឹងនេះអាចនិយាយបានថាមិនចាញ់កម្មវិធី Fashion Show ប៉ុន្មានឡើយ។ រហូតធ្វើឲ្យគ្រប់គ្នានិយាយសរសើរមិនដាច់ពីមាត់ថែមទាំងបាននាំគ្នាធ្វើរឿងមួយនេះស្របពេលដែលកំពុងស្ថិតក្នុងបរិវេណនិងពួកគេក៏បានថតយក ទៅបង្ហោះនៅលើបណ្ដាញសង្គម TikTok ជាហូរហែពីមួយទៅមួយតែអ្វីដែលធ្វើឲ្យអ្នករាល់គ្នាស្ទើរតែដាច់ផ្ងាយជាងនេះទៅទៀតនោះ ជាពិសេសអ្នកគ្រប់គ្រងរបស់តារា ប្រុសស្រីទាំងពីរដួងពេលដែលឃើញប៉ាម៉ាក់រុញរទេះគិតថាអូនអាល់ប៊ឺតនៅ ក្នុងរទេះរុញនោះហើយ។ ព្រោះថាដើរបណ្ដើរុញបណ្ដើ តាមពិតទៅ ការគិតនោះ គឺខុសទាំងស្រុងតែម្ដងក្នុងនោះផងដែរតាមពិតនៅក្នុងរទេសរុញនោះ គឺជាកូនតុក្កតាដៃនៅសើសោះមិនមែនជាអូនអាល់ប៊ឺតដែលជាកូនតារាចម្រៀង មួយគូនេះទេ សូមជម្រាបជូនផងដែរថាតារាចម្រៀងប្រុសជីដាវីតក៏ចង់យកកូនខ្លួនមកដែរប៉ុន្តែគ្នានៅតូចពេកចាំឱកាសក្រោយសិន។ ចាតាមពិតនៅក្នុងរទេសរុញនោះមិនមែនជាអូនអាល់បឺតដែលជាកូនប្រុសតារា ចម្រៀងទាំងពីរដួងនោះទេគឺជារូបតុក្កតាដៃណូស័រដែលគាត់ដាក់ធ្វើដូចជា baby អញ្ចឹងអ្នកណាក៏ដាច់ផ្ងាដែរគិតដំបូងច្បាស់ជាមហាជនជាច្រើនក៏ដូចនឹងខ្ញុំដែរថានេះគឺជាអូនអាល់បឺតប៉ុន្តែមិនមែននោះទេ គឺជាតុក្កតាមួយទេ